ឃើញថា Manchester United ត្រូវបានបាទ fan របស់ Manchester United នឹងមានការអបអរយ៉ាងច្រើនបាទមិនមែនអបអរជាមួយនឹងជ័យជំនះនោះមិនសូវជាប្រមាណទេតែអបអរជាមួយនឹងទម្រង់លេងមានការផ្លែកនិងប្រែប្រួលជាងមុនបន្តិចបើសិនជាយើងនិយាយអំពីការដែលចំនួនបាទចុងក្រោយរបស់លោក Ole Gunnar Solskjaer ក្នុងការដឹកនាំ Manchester United យើងឃើញថាមានភាពរញ៉េរញ៉ៃច្រើន បាទក៏ដូចជាការទប់បាល់ការបោះបាល់ការបញ្ជូនបាល់បាទការដែលស្វែងរកគ្រាប់បាល់ក៏ដូចជាការ ដែលបិទគូប្រកួតជាដើមយើងឃើញថាមានភាពអញ្ញាអញ្ញៃច្រើនតែមកដល់ពេលនេះក្នុង រយៈកាលចាប់ពីលោកអូលេហ្គាណាសូវជាត្រូវបានចាក់ចេញយើងឃើញថាស្ថិតនៅក្នុងការដឹកនាំបណ្ដោះអាសន្នរបស់លោក Michael Carrick ឃើញថា Liverpool បាទ Manchester United មិនទាន់មានបាទបរាជ័យបាទការបរាជ័យនៅឡើយទេស្របពេលដែលគ្រូបង្វឹកថ្មីឬក៏ manager ថ្មីលោក Ralph Rangnick បាទការពីយប់មិញនេះធ្វើបានល្អមែនទែនដោយនាំ Manchester United យកឈ្នះក្នុងលទ្ធផល1ទល់នឹង0 បាទលទ្ធផលប៉ុនេះធ្វើឲ្យប្រិមិត្តយើងមានការសាទរសម្រាប់ Manchester United ហើយសង្ឃឹមថាការប្រកួតបន្តបន្ទាប់ Manchester United នឹងត្រឡប់មកភាពល្អប្រសើរវិញបាទប្រិមិត្តលើកឡើងជាសំណួរថាតើ Manchester United នៅរាត្រីយប់មិញនេះយ៉ាងម៉េចដែរបាទខ្ញុំសូមផ្ដល់ជូនទៅកាន់ប្រិមិត្តថាមានភាពល្អប្រសើរច្រើន បាទមានភាពល្អប្រសើរច្រើនបើសិនជាយើងមើលទៅកាន់ការប្រកួតនេះយើងអាចនិយាយបានថាកីឡាកររបស់ Manchester United មានពលឹងពលះច្រើន បាទអ្វីទៅដែលនិយាយពាក្យថាមានពលឹងពលះច្រើនក៏ព្រោះតែការប្រកួតចុងក្រោយរបស់គាត់យើងមើលឃើញថា កីឡាករហាក់បីដូចយើងមិនមានប្រលឹងនៅក្នុងខ្លួនទេ ទី1បាទទី2យើងឃើញថា សម្រាប់ Manchester United លេងហាក់បីដូចជាមិនត្រូវគ្នាការរត់ទៅរកបាល់ការព្យាយាមប្រេះយកបាល់ហាក់បីដូចជាមិនសូវមានភាពប្រសិទ្ធភាពខ្ពស់ទេ យប់មិញនេះបើសិនតែយើងកលេចទៅក្នុងតំបន់បំរើការពារបំរើក៏ដូចជាប្រយុទ្ធ យើងអាចនិយាយបានថាការការពាររបស់ Manchester United គឺមានភាពល្អប្រសើរបាទដូចខ្ញុំលើកឡើងចាប់តាំងពី Michael Carrick គាត់បានដឹកនាំ Manchester United តាំងពីប៉ះជាមួយនឹង Villarreal តាំងពីប៉ះជាមួយនឹង Chelsea តាំងពីប៉ះជាមួយនឹង Arsenal រហូតដល់ការប្រយុទ្ធវិញប៉ះជាមួយនឹង Crystal Palace យើងឃើញថាសម្រាប់ Manchester United ធ្វើបានល្អនៅក្នុងតំបន់ការពារប៉ុន្តែនៅពេលដែលការពារនោះការពារណែននោះគឺចុះមកអស់ហើយ តែទោះបីយ៉ាងណាក៏ដោយគឺមានប្រសិទ្ធភាពគ្រាន់បើសម្រាប់ Manchester United ស្ថិតនៅក្នុងតំបន់ការពារតែទោះយ៉ាងណាមិញអ្វីដែល Manchester United ធ្វើពេលនេះកំពុងតែមានភាពមិនសូវជាល្អនោះគឺនៅពេលប្រយុទ្ធយប់មិញនេះសម្រាប់ Manchester United គឺមានការប្រេះបាល់លឿនក៏ដូចជាការគ្រប់គ្រងបាល់នោះគឺមានភាពល្អប្រសើរបាទចេះហែកគ្នាបាទចេះរកចន្លោះបោះឲ្យគ្នាគឺមានភាពល្អប្រសើរខុសពីការដឹកនាំរបស់លោក Ole Gunnar Solskjaer យប់មិញនេះលោករ៉េកនិកមិនសូវជាបាទស្រែកប្រមាណទេបើសិនយើងនិយាយទៅអាចនិយាយបានថាគាត់មិនទាន់យល់ចិត្តជាមួយនឹងកីឡាករនៅឡើយទេអញ្ចឹងរឿងអ្វីគ្រប់បែបយ៉ាងគាត់បានពិភាក្សាជាមួយនឹងជំនួយការរបស់គាត់ដើម្បីរៀបរាប់ក៏ដូចជាបាទគេថាចូលទៅដំបងណាมันអាចនឹងកាចពេកបានទេ slow បន្តិចបាទ slow បន្តិចយើងឃើញថាការប្រយុទ្ធមិញនេះបាទឃើញថា Manchester United ដាក់កីឡាករចំណោថ្មី Elanga បាទអាចជានិយាយថាជាកីឡាករថ្នាលរបស់ Manchester United បាទលោក Ragnick នេះផ្ទាល់បាទដូចជំរាបជូនប្រិយមិត្តអញ្ចឹងគាត់ពេញចិត្តហើយក៏គាត់ចង់លើកតម្កើងជាមួយនឹងកីឡាករវ័យក្មេងឲ្យឡើងមកកាន់ ក្រុមដែលស្ថិតនៅក្នុងឈុតធំបាទយប់មិញនេះ Greenwood ក៏បង្ហាញខ្លួន ហើយ Elenga ដែលគឺជាកីឡាករថ្មីនោះក៏បានបង្ហាញខ្លួនយប់មិញបើសិនជាយើងនិយាយអំពីការគ្រប់គ្រងបាល់របស់ Manchester United ការបង្កើតឱកាស គឺ Manchester United មានភាពផ្សេងផ្សេងបាត់បាល់មិនទាន់ទេគាត់ព្យាយាមចូល press អាហ្នឹងនេះគឺជាចំណុច Gingen pressing របស់លោក Ragnick ផ្ទាល់តែម្ដងបាត់បាល់ពេលណាត្រូវស្វែងរកបាល់ឲ្យលឿនបំផុតតាមអាចធ្វើទៅបានក៏ដូចជាការដឹកនាំរបស់លោក Tuchel ជាមួយនឹង Chelsea អញ្ចឹងសួរថាតើការបាត់បាល់របស់គាត់យូរទេអត់ឲ្យយូរទេព្យាយាមយកបាល់មកវិញក្នុងការគ្រប់គ្រងបាល់ការគ្រប់គ្រងបានកាន់តែប្រសើរការបង្កើតឱកាសក៏អាចមានកាន់តែច្រើនបាទអញ្ចឹងសម្រាប់ Manchester United បាទ បាទផាអូនដុំបើសិនជាយើងនិយាយរឿង Rafford យុគមិញវាពិបាកដែរបើសិនជាយើងនិយាយនៅពេលនេះគឺស្ថិតនៅក្នុងតំបន់ស្លាប់មានការឆ្លាស់គ្នា បាទរវាង Rafford ហើយជាមួយនឹង Jadon Sancho ម្ដងឆ្វេងម្ដងស្ដាំឆ្លាស់គ្នា ការឆ្លាស់គ្នានេះប្រិយមិត្តឆ្ងល់ថាហេតុអីបានកីឡាករលេងឆ្លាស់គ្នាអញ្ចឹងបាទក៏ព្រោះតែវាគឺជាការបំបែកដាន គឺដូចជាការបំបែកតំបន់ការពាររបស់គូបដិបាបើសិនជាគាត់លេងដដែលដដែល ចឹងបំបាយអត់បានទេចឹងត្រូវមានការផ្លាស់ប្ដូរគ្នា ពី15នាទីទៅ10នាទីរហូតមកត្រឡប់មកវិញយើងមើលសំបីតែថេលេសដែលស្ថិតនៅក្នុងស្លាបការពារខាងឆ្វេងក៏គាត់ពេលខ្លះគាត់លួចទៅស្លាបការពារខាងស្ដាំដែរហើយបាទស្លាបប្រយុទ្ធខាងស្ដាំអញ្ចឹងមានន័យថាបាល់ទាត់គឺមានមានភាពប្រែប្រួលបែបហ្នឹងគ្រាន់ថាយើងក៏លេខទៅមើល Manchester United យុគមិញគឺយើងផ្ដល់បន្ទុកឲ្យខ្ពស់ជាមួយនឹងការការពារហើយយើងផ្ដល់បន្ទុកឲ្យខ្ពស់ដែរជាមួយនឹងការគ្រប់គ្រងបាល់ ហើយក៏បបន្ទុកឲ្យគួសមដែរជាមួយនឹងការប្រេះយកបាល់មិនឲ្យគូបដិបត្តិរបស់គាត់ហ្នឹងគឺគ្រប់គ្រងបាល់យូរបានយូរជាងគាត់ទេបាទប៉ុន្តែអ្វីដែល Manchester United ពេលនេះត្រូវត្រូវកែសម្រួលនោះគឺតំបន់ប្រយុទ្ធថាតើអ្នកណាត្រូវធ្វើអីអ្នកណាត្រូវធ្វើអីនៅពេលដែលប្រយុទ្ធ អញ្ចឹងយប់មិញនេះយើងមើលឃើញហើយបាទគឺការប្រយុទ្ធរបស់ Manchester United មិនសូវជាមានប្រសិទ្ធភាពទេបាទចុងក្រោយបន្ទាប់ពីការផ្លាស់ប្ដូរ Greenwood បោះបញ្ជូនឲ្យទៅកាន់ Fred មួយជើងរបស់ Fred នេះធ្វើឲ្យអ្វីគ្រប់បែបយ៉ាងរបស់ Manchester United រីកស្គុះស្គាយដូចផ្កាគណៈពេលដែល fan នៅ Old Trafford នោះហូចង់បាយ start បាទបាទហ្នឹងហើយបាទស្ដាយដែរបាទក្របបាល់របស់ Bruno បាទក៏យូរបាទយើងមានការសោកស្ដាយដែរពេលខ្លះ បាទយើងឃើញបាល់កន្លែងហ្នឹងគឺល្អហើយប៉ុន្តែខ្ញុំក៏មានការសោកស្ដាយដែរហើយបាល់ប្រមាណទៀតហ្នឹងគឺហាក់បីដូចជាមានអារម្មណ៍ថាតំបន់ ខាងមុខរបស់ Manchester United ហ្នឹងគាត់រៀងស្លន់បន្តិចមានន័យថាគាត់មិនទាន់អាចបែងចែកបាន ពេលណាដែលគួរសុទ្ធពេលណាដែលគួរបោះបាទអញ្ចឹងបើសិនជាបន្តិចទៀតការបែងចែកនេះកាន់តែមានភាពប្រសើរនោះមានន័យថា Manchester United នឹងអាចត្រឡប់មករកភាពល្អវិញហើយអញ្ចឹងតំបន់ប្រយុទ្ធ ជាពិសេសស្ថិតនៅក្នុងតំបន់បំរើប្រយុទ្ធគាត់ត្រូវតែតែមួយទេយើងរួមមិនត្រឹមតែមែនយូទេកីឡាករណាក៏ដូចកីឡាករណាក្លឹបណាក៏ដូចក្លឹបណាប្រទេសណាក៏ដូចប្រទេសណាដែរប្រសិនបើគាត់លេងមិនកំណាញ់បាល់នោះមានន័យថាកលែងប្រយុទ្ធរបស់គាត់គឺមានភាពល្អប្រសើរហើយបាទយប់មិញនេះយើងឃើញហើយបាទហើយថៃឡេសយប់មិញនេះថៃឡេសទៀតសោតបាទហាក់បីដូចជាបង្ហាញកម្លាំងជើងច្រើនលើកច្រើនសារសម្រាប់អេលិចថៃឡេស ហើយក៏ដូចជាបាល់ free kick មួយគ្រាប់បាទដែលស្ថិតនៅក្នុង ជ្រុងខាងឆ្វេងអញ្ចឹងបាទឃើញថាមួយជើង free kick របស់គាត់នេះបាទប៊ីសដែរបើសិនជាសុទ្ធបានមួយគ្រាប់នេះ Alex Telles ប្រកាសជាជំនួសតំណែងលោកសហើយបាទប៉ុន្តែមកដល់ពេលនេះបាទលោកសគឺមានបញ្ហារងរបួសហើយបាទហើយប្រិមិត្តណារៈសួរថាពុកបានឹងកាវនីទៅណាពុកបាហើយនឹងកាវនីហើយជាមួយនឹងវ៉ារ៉ាន គឺរងរបួសអត់ទាន់អាចចូលរួមជាមួយនឹង Manchester United វិញបានទេបាទ ហើយចឹងយើងអាចនិយាយបានថាសម្រាប់ Manchester United មានការផ្លាស់ប្ដូរហើយគណៈពេលដែលខានស្អែកនេះ Manchester United ត្រូវប៉ះជាមួយនឹងយ៉ាងបយបាទហើយជំរាបជូនប្រិមត្តដែរសម្រាប់ UEFA Champions League Manchester United បានឡើងទៅកាន់វគ្គបន្ទាប់ហើយការប្រកួតនៅខានស្អែកនេះបាទប្រិមត្តប្រយ័ត្នប្រយែងបន្តិចប្រយ័ត្នតា Man U អត់ស៊ីបាទបាទអឺពីដែន47ត្រាបាទសរុបមិនសរុបអីតោះបាននិយាយអីមួយផងបាទតាក់ទងជាមួយនឹងប្រិមិត្តសួរថាស៊ូនទូដល់ណាហើយ បាទជម្រាបជូនប្រិយមិត្តថាមកដល់ពេលនេះគឺនៅមិនទាន់មានការកាត់ក្តីឬកាត់សេចក្តីណាមួយនៅឡើយទេបាទអញ្ចឹងជម្រាបជូនប្រិយមិត្តថារងចាំឲ្យការកាត់សេចក្តីកើតមានឡើងសិនការកាត់ស៊ូវិនទូទៅកាន់លីកទី2របស់អ៊ីតាលីគឺនៅមិនទាន់មាននៅឡើយទេបាទអញ្ចឹងជម្រាបជូនប្រិយមិត្តដដែលថានៅមិនទាន់មាននៅឡើយទេដរាបណាការកាត់សេចក្តីនៅមិនទាន់មានពេលនេះស៊ូវិនទូសនៅតែបន្តលេងនៅអ៊ីតាលីស៊េរីអេដដែលមិនបានធ្លាក់ទៅស៊េរីប៊ីទេ បាទហើយរឿងរ៉ាវតាក់ទងជាមួយនឹងក្តីក្តាំងរបស់យូវិនទូសនឹងគឺតាក់ទងជាមួយនឹងរឿងលុយកាក់ដោយសារតែគេមើលឃើញថារបាយការណ៍របស់យូវិនទូសដែលផ្ដល់ឲ្យទៅកាន់លីកជាមួយនឹងអ្វីដែលគេមើលឃើញហាក់បីដូចជាមិនត្រូវគ្នាមកដល់ពេលនេះសម្រាប់ invoice បាទកុងត្រាកាឡាករចំណាយចំណូលទាំងអស់ដែលជាឯកសារត្រូវបានរឹបអូសដោយមន្ត្រីបាទដែលគេហៅថាមានសមត្ថកិច្ចដើម្បីយកទិន្នន័យអស់ហ្នឹងទៅមើល ថាតើវាស័កសមហើយវាដូចទៅនឹងអ្វីដែលក្លឹបបានផ្ដល់ឲ្យទៅកាន់បាទលីកដែរឬទេប្រសិនបើគេឆែកមើលឃើញថាពិតជាមានភាពបាទមិនប្រក្រតីជាមួយនឹងរឿងហ្នឹងមែនយើងនឹងមិនទាន់ដឹងទេ ថាតើគេកាត់ស៊ូបន្ទូទៅកាន់លីក B ឬក៏គេត្រូវរងពិន័យចំនួនការកាត់បន្ទុ នៅក្នុងលីក A បាទអញ្ចឹងយើងកំទាន់អាចនិយាយណាបាទ បាទមុនសុំទោសមុននឹងឆ្លោះគ្នាក្នុងទេអសុកសានអត់បានមើលទេសុកសានអើយបាទញៀនបញ្ញាបាទសួស្ដីបាទនិយាយមែនញូហើយកុំអៀងបាទមែនញូគេល្អហើយបាទមែនញូគេល្អហើយបាទ